សុំទោសមកវាកុំខឹងនឹងខ្ញុំអីសុំទោសមកវាកុំខឹងនឹងខ្ញុំអីព្រោះខ្ញុំជាប់ដៃទៅលេងអុកព្រោះខ្ញុំជាប់ដៃទៅលេងអុកថ្ងៃនេះមកវាបានអ្វីស្លោស្លុកណែពេលនេះមកវាបានអ្វីស្លោស្លុក ឈប់លេងហើយមកវាមេតាខ្ញុំឈប់លេងហើយមកវាមេតាបងទៅធ្វើការហើយអាស្រ័យបងទៅធ្វើការហើយអាស្រ័យ សូមទោសមកវាកុំខឹងនឹងខ្ញុំអីសូមទោសមកវាកុំខឹងនឹងខ្ញុំអីព្រោះខ្ញុំចត់ដៃទៅលេងអុកព្រោះខ្ញុំចត់ដៃទៅលេងអុកថ្ងៃនេះមកវាបាន បងឈប់លេងហើយមកវាមេតាបងឈប់